ុរតនតយសៈខ្ញុំព្រះអង្គម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះ ប្រជុំ3នៃព្រះត្រៃរតន៍គឺគុណព្រះពុទ្ធរតនៈ1គុណព្រះធម្មរតនៈ1និងគុណព្រះ សង្ឃរតនៈ1ដោយសេចក្តីជ្រះថ្លា និងដោយសេចក្តីគោរពសពសពកាលសពវេលា Thank you. ទូលព្រះបង្គំសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈមន្ត្រីសង្ឃពធេរានុធេរៈគ្រប់ព្រះអង្គគ្រប់ឋានានុក្រមទូទាំងបរិជាណាចក្រកម្ពុជា ដោយសេចក្តីគោរពសូមធ្វើការស្រឡាញ់រាប់អាន ចំពោះសម្ដេចទ្រង់ឯកឧត្តមនៃអង្គញាលោកជំទាវ លោកលោកស្រីអ្នកនាងកញ្ញាបងប្អូន ប្រុសស្រីយុវជនយុវតីកុមារាកុមារី ជួនរួមជាតិរួមសាសនាទាំងឡាយ ដែលកំពុងតែផ្ទៀងនៅសោតិនត្រយារមត្រង់ត្រាប់ស្ដាប់ក្រេបជញ្ជក់យកនៅឲ្យជារសនៃ ព្រះសទ្ធម្មវិសេសទេសនា នៅក្នុងខណៈពេលនេះថ្ងៃនេះគឺជាថ្ងៃ4រោយរណូចខែទុតិយាសាទ ឆ្នាំចសម្រិទ្ធិស័កពុទ្ធសករាជ2562ត្រូវនឹងថ្ងៃទី31ខែកក្កដាឆ្នាំ2018ផោសាធវោហៃសាធុសបរសជនបងប្អូនប្រុសស្រីលោកយាយលោកតាផងទាំងឡាយនៅ រាត្រីកាលដ៏ត្រជាក់ដ៏សែនមនោរម្យនេះ ខ្ញុំកណើខ្ញុំបានដុងចានីសូមនឹងចាប់ផ្ដើមលើកយកនៅព្រះធម៌ទេសនានៃទានជារឿងរ៉ាវចំនួនព្រះសម្មាសម្ពុទ្ធប្រវត្តិពុទ្ធេសាវិកាគឺមនុស្សស្រីដែលធ្លាប់បានបួសនៅ ក្នុងពុទ្ធសាសនា ដែលបានបួសចូលទៅកាន់ភ្នោះបួសជាបព្វជិតជាភិក្ខុនី តើមូលហេតុអ្វីបានជាអ្នកទាំងអស់នោះទៅបួសជាភិក្ខុនីចឹងនៅក្នុងគណៈពេលនេះខ្ញុំកណាខ្ញុំបាននឹងលើកនៅប្រវត្តិរបស់ព្រះនាងមហាបជាបតិកោតមី ដែលគាត់នឹងបានបួសជាភិក្ខុនីមុនគេមុន មនុស្សស្រី ទាំងអស់នៅក្នុងពុទ្ធសាសនា គឺមហាបជាបតិកោតមីបជាបតិកោតមីតើប្រវត្តិរឿងរ៉ាវរបស់ពុទ្ធសាវិកាបជាបតិកោតមីមានរឿងរ៉ាវដំណើរដើមតូងយ៉ាងណា បាន ជាហេតុឲ្យគាត់ទៅបួសនៅក្នុងពុទ្ធសាសនាជាប្រវត្តិទី1 នៅក្នុងពុទ្ធសាវិកាប្រវត្តិសាវិការបស់ព្រះដ៏មានពភាព្រះនាងមហាបជាបតិកោតមីកិតសេមហាមោហោដសាហាបោចោដសាអាចាបោតដសាអេកោដសាអោតមោដសាអីនឹងអានថាមហាបជាបតិកោតមី ថេរីនឹងគឺ ជាអ្នកស្រីជាមនុស្សស្រី ដែលបានបួសបួសឡើងជាប្រថេរី អេតតកៈអ្នក ដឹង នៅរាត្រីដ៏យូរព្រះនាង មហាបជាបតិកោតមីថេរីទ្រង់ជា ព្រះអរិយមហាថេរីដោយព្រះនាង បានបួសមុនគេ នៅ ក្នុងព្រះពុទ្ធសាសនានេះ។ ថែមទាំងនាងក៏ជាអ្នកមានគុណដ៏ធំធេងចំពោះព្រះមហាបុរសគឺ ចំពោះព្រះសម្មាសម្ពុទ្ធជាច្រើនទៀតផង ជាពិសេសគឺព្រះនាងបានទទួលការលើកដំកើងពី ព្រះបរមសាស្តាថា ព្រះនាងមហាបជាបតិកោតមី ជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយ ផ្នែកខាងរតញ្ញូ ចំពោះរឿងដែលព្រះដ៏មានពភាព្រះអង្គបានលើកតម្កើងព្រះនាងមហាបជាបតិកោតមីຕົកនៅក្នុងតំណែងជាអេតតកៈនោះមានសម្ដែងប្រកាសនៅក្នុងគម្ពីរអង្គតរនិកាយឯកនិបានដូចមានសេចក្តីថា អេតតកាំងភិក្ខវេមមេសាវិកានាំងភិក្ខុនៃនាំងរតញ្ញូនាំងយតិទាំងមហាបជាបតិកោតមី មនាលភិក្ខុទាំងឡាយបណ្ដាពួរភិក្ខុនៃ អ្នកដឹងរាត្រីដ៏យូរដែលជាសាវិការបស់តថាគតដែលជា អ្នកប្រសើរជាងភិក្ខុនៃទាំងឡាយស្រេចហើយតែនឹងមហាបជាបតិកោតមី ប្រសើរជាងគេជីវប្រវត្តិជាតិរបស់ព្រះនាងមហាបជាបតិកោតមីធេរី ក៏មានសម្ដែងប្រកាសនៅ ក្នុងអដ្ឋកថាមនោរដ្ឋពរណីដែលជាអដ្ឋកថាធិបាយសេចក្តីព្រះបាលីនៅក្នុងគម្ពីរអង្គតរនិកាយឯកនិបាតថា ព្រះនាងមហាបជាបតិកោតមី ជា ព្រះរាជធីតារបស់ព្រះបាទអញ្ញនៈព្រះមេដាព្រះនាម សុលក្ខណា នៃកោលយៈវងនៅ ក្នុងនគរទេវតេហៈនិងជាកូនស្ដេចទៀតព្រះនាមរបស់ព្រះនាងដែលព្រះព្រះញាតវងទ្រង់ដាក់ឲ្យថាកោតមីព្រោះនាងទ្រង់ជា ព្រះកណ្ឌិដ្ឋភិគនីរបស់ព្រះនាងមហាមយាកណ្ឌិដ្ឋភិគនីនឹងប្រែថាប្អូន ជាប្អូនស្រីបកើតរបស់ មហាមយាទេវីមហាមយាទេវីនឹងគឺជាម្ដាយបង្កើត របស់ព្រះសម្មាសម្ពុទ្ធមហាមយាទេវីចឹង ព្រះនាងមហាបជាបតិកោតមីនឹងជាប្អូនបង្កើត របស់នាងមហាមយាទេវីចឹងមហាមយាទេវីនឹងគឺម្ដាយរបស់ព្រះ បជាបតិកោតមីត្រូវជា ព្រះមេតុឆា មាតុឆានឹងប្រែថាម្ដាយមីងបង្កើតរបស់ព្រះដ៏មានពភាចំណែកព្រះនាមថាបជាតេដែលនាំមុខព្រះនាមគេ នោះអ្នកប្រាជ្ញស្រាវជ្រាវបានឃើញហេតុផលថា មិនមែនជាព្រះនាមពិតប្រកបទេ តែជាព្រះនាមប្រចាំតំណែងសេចក្តីថាព្រះនាងទ្រង់បាន ទទួលតំណែងខាងក្នុងព្រះរាជសំណាក់របស់ព្រះបាទសុទ្ធោទនៈ រហូតដល់ទ្រង់បានជាអ្នកថែរក្សាព្រះពុទ្ធជាម្ចាស់កាលទ្រង់នៅវ័យក្មេងនៅក្នុងសម្បត្តិធម្មសម្បត្តិពួកមួយ ពេលដែលព្រះបាទសទ្ធោទនៈស្ដេចបរិនិព្វានទៅ ពពួកក្សត្រព្រមដោយសុនេសាបជាបតិណោមគ្នាយំបង្ហាញឲ្យឃើញថា ពាក្យនេះមិនមែនឈ្មោះបុគ្គលតែជាឈ្មោះប្រចាំតំណែង ពួកព្រាមអ្នកទាយលក្ខណៈបានក្រាបបង្គំទូលថ្វាយពាក្យទំនាយព្រះនាងមហាមយានិងព្រះនាងកោតមីថា រាជកុមារស្ដេចមកប្រថាប់នៅក្នុងគររបស់ព្រះនាងទាំងពីរព្រះអង្គនឹងបាន ជាស្ដេចចក្រពន្ធនៅក្នុងពេលដែលព្រះនាងទាំងពីរព្រះអង្គចម្រើនវ័យវឌ្ឍនាការធំដឹងក្តីហើយ ព្រះបាទសទ្ធោទនមហារាជទ្រង់ក៏បានធ្វើការដណ្ដឹងព្រះនាងទាំងពីរព្រះអង្គឲ្យ ស្ដេចមកប្រថាប់នៅក្នុងនគរកបលភ័ពអឺបបៃតាពពុទ្ធពនាមសទ្ធោទនៈពមេតារបស់ព្រះអង្គពនាមមហាមយាទេវី លុះកាលតមកព្រះបរមសាស្តាជាអង្គម្ចាស់នៃយើង ទ្រង់ចយុទ្ធចាកទេវលោកចន់ដោះសិទ្ធមកចោះចាប់បដិសន្ធិនៅ ក្នុងគររបស់ព្រះនាងមហាមយាទេវី កាលព្រះមហាបរោះប្រសូតចាកគរព្រះនាងបាន7ថ្ងៃ ព្រះ នាងមហាមយាទេវីក៏ស្ដេចសោយព្រះវេលាល័យគឺសោយព្រះទីវង្គតស្លាប់ទៅ ហើយទ្រង់ទៅកើតនៅក្នុងជាន់ទេវលោកជាន់ដោះសិនព្រះបាទសទ្ធោទនៈមហារាជទ្រង់តែងតាំងព្រះនាងមហាបជាបតិកោតមី ដែលជា ព្រះមេតុឆាម្ដាយមីងរបស់ព្រះមហាបរោះទុកក្នុងតំណែងជា ព្រះអគ្គមហេសី និងទ្រង់ប្រគល់ព្រះសទ្ធត្ថកុមារ ដែលជា ព្រះរាជឱរោសឲ្យព្រះនាងទ្រង់ថែរក្សាតមក ពពុទ្ធនៃយើងកាលព្រះអង្គប្រសូតមកមិនតន់ដាក់ឈ្មោះពពុទ្ធទេ គឺឈ្មោះថាសិទ្ធត្ថៈសិទ្ធត្ថៈនឹងប្រែថាជាអ្នកសម្រេចប្រយោជន៍ឲ្យមនុស្សនិងទេវតាទាំងឡាយបានជាគេដាក់ឈ្មោះថាសិទ្ធត្ថៈនៅក្នុងពេលតមកព្រះនាងមហាបជាបតិកោតមីទ្រង់មានបរិយាអរោះនិងបរិយាធិតាពីរព្រះអង្គគឺបានដល់ព្រះនន្ទកុមារមួយ និងព្រះនាងរូបនន្ទាថេរីមួយញាតិញោមធ្លាប់ស្ដាប់ប្រវត្តិព្រះនួននឹងការថ្ងៃនឹងកំពុងតែរៀបការព្រះអង្គឲ្យកាន់បាតរហូតទៅដល់បួសថ្ងៃនឹងកំពុងរៀបការជាមួយនាងជនបទកល្យាណីជាស្រីស្អាតទីបំផុតព្រះអង្គយកព្រះនួននឹង ទៅបួសក្នុងពុទ្ធសាសនា ហើយនាងរូបនន្ទាធេរីនឹងជាកូន ស្រីរបស់ នាងមហាបជាកបតិកោតមី ទៅបួសដែរទៅបួសដែរអត់ហ៊ានជួបព្រះទេ បងប្អូនជាដូនមួយបកើតចឹងណាទៀតណោះពូម្ដាយម្ដាយម្ដាយបងប្អូនបកើតចឹងរូបនន្ទាធេរីនេះត្រូវបងប្អូនជាដូនមួយ ជាមួយព្រះសម្មាសម្ពុទ្ធថ្ងៃមួយព្រះអង្គសម្ដែង ពីររូបនាងសវឹងទៅបួសសវឹងរូបស្អាតគ្មានបណ្ណាគេស្អាត ដូចខ្លួន ឆ្លក់វងវែងនឹងរូបសម្បត្តិរបស់ រូបនន្ទាធេរីដល់ព្រះអង្គសម្ដែងទេសដៀលរូបរាងកាយចឹងទៅក៏ធ្វើឲ្យនាង សង្វេតក់ស្លុតនឹងដំណើរជីវិតសង្ខារអ្នកស្អាតយ៉ាងណាទីបំផុតក៏របេះត្រូវស្លាប់ទៅវិញជាធម្មតា ស្អាតមិនស្អាតមានក្រយ៉ាងណាក៏ស្លាប់ទាំងអស់ធ្វើឲ្យរូបនន្ទាធេរីនឹងសង្វេគនិងដំណើរជីវិតថ្លែងពី ព្រះនាងមហាបជាបតិកោតមីធេរីប្រសូតនន្ទរាជកុមារព្រះនាងទ្រង់បានប្រគល់ព្រះនន្ទកុមារឲ្យដល់ពពួកពីលៀងទទួលថែរក្សាជំនួសចំណែកព្រះនាងទ្រង់បីបាច់ថែរក្សាព្រះសទ្ធត្ថកុមារដោយព្រះអង្គឯង ក្រោយមកទៀតព្រះសិទ្ធត្ថរាជកុមារស្ដេចបានចេញសាងអភិនិស្សក្រមគឺការចេញបព្វជិនៅក្នុងប្រជជន29ព្រះវស្សា ហើយត្រាស់ដឹងជាព្រះសម្ពញូពុទ្ធត្រាស់ដឹងជាព្រះពុទ្ធទ្រង់ធ្វើការអនុគ្រោះជននៅ ក្នុងលោក ស្ដេចបានយាងទៅកាន់នគរកបលភ័សនិង ស្ដេចចូលទៅបណ្ឌបាតនៅ ក្នុងក្រុងកបលភ័ស ថែមទាំងទ្រង់ធ្វើញាតតថចរិយាគឺសង្គ្រោះទៅដល់ព្រះញាតវងសានុវងរបស់ព្រះអង្គឲ្យបានទទួលសម្រេចនៅធម៌ដ៏ប្រសើរនៅគ្រានោះព្រះបាទសទ្ធោតនមហារាជទ្រង់ជាព្រះពុទ្ធបិតាទ្រង់បានស្ដាប់ព្រះធម្មកថាក្នុងរវាង ទី ប្រថាប់ចន្លោះផ្លូវក៏ទ្រង់បានសម្រេចជាព្រះសោតាបណបុគ្គល នៅក្នុងថ្ងៃទី4ព្រះនន្ទថេទ្រង់ប្រភ្នោះជាថ្ងៃទី4ព្រះដ៏មានជោគទ្រង់ព្រះឲ្យនន្តកុមារបានសាងប្រភ្នោះនៅក្នុងពុទ្ធសាសនានិងដល់ថ្ងៃទី7ទ្រង់អនុញ្ញាតឲ្យរាហុលកុមារបព្វជាជាសាមណេរពុទ្ធបរិស័ទលោកយាយលោកតា បងប្អូនប្រុសស្រីទាំងឡាយ រាហុលកុមារនេះគឺជាបុត្ររបស់ពពុទ្ធកាលព្រះអង្គមិនតាន់ទៅបួសគឺមានបុត្រមួយឈ្មោះថារាហុលនៅពេលដែលទ្រង់បានត្រាស់ ដឹង ជា ព្រះសម្មាសម្ពុទ្ធហើយក៏យាង ទៅប្រោសពញាតវង្សានវង្សក៏ឲ្យរាហុលនឹងទៅបួសបួសអាយុ7ឆ្នាំសាមណេរមុន គេបង្អស់នៅក្នុងពុទ្ធសាសនាមិនបានទទួលការអនុញ្ញាតពីព្រះបាទ សរីសទ្ធោតនៈបរិជាជាជីតាខឹងសម្បាអន់ចិត្តក៏ចូលទៅទូសុំពពុតជាម្ចាស់ថាបពិតព្រះអង្គហើយ មុននឹងព្រះអង្គបំពោះកុលបុត្រណា ក៏បីសុំការអនុញ្ញាតពីឪពុកម្ដាយរបស់គេសិនកុំឲ្យឪពុកម្ដាយរបស់គេនឹងអន់ចិត្ត អញ្ចឹងបានរហូតមកដល់ពេលបច្ចុប្បន្នសម័យនេះព្រះអង្គឲ្យបំបួសកុលបុត្រណា ដែលមានឪពុកម្ដាយអនុញ្ញាតមេត្តាបេតោហេតើឪពុកម្ដាយអនុញ្ញាតដែរឬទេ កុំឲ្យគេអន់ចិត្តអអន់សទ្ធា មានរឿងតាក់ទងនៅក្នុងធការថ្វាយព្រះភូសាមួយគូភូសានឹងគឺសម្ពុតជេពោ របស់ព្រះនាងមហាបជាបតិកោតមីដល់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង មានសម្ដែងប្រកាសនៅក្នុងគម្ពីរមជ្ឈមនិកាយឧបរិបណ្ណាសកៈនៃតកណាវិភង្គសោតនិង នៅក្នុងគម្ពីរបឋមសម្ពោធិកថាដូចមានសេចក្តីថា សម័យមួយព្រះដ៏មានពភាព្រះអង្គទ្រង់គង់នៅក្នុងនិគោធារាមនិក្រូធារាមចិត្តក្រុងកបលផុសនៅក្នុងដែនសកៈនៅក្នុងកាលនោះព្រះនាងមហាបជាបតិកោតមីមានព្រះរាជដំរេះថាចាប់តាំងអំពីព្រះអាយបុត្រស្ដេចមកកាន់នគរនេះយើងមិនទាន់បានថ្វាយវត្ថុអ្វីណាមួយឡើយ។ ចំណែកឯភោជនាហាដ៏ប្រណិត មានបណ្ដារាជត្រកូលផ្សេងផ្សេងបាន ដល់នៅ ខត្តយមហាសាល ជាអ្នករងចាំថ្វាយហើយ ដូច្នេះយើងគួរនឹងថ្វាយសម្ពុតថ្មីមួយគូដល់ព្រះអាយបុត្រការពិតសម្ពុតទាំងឡាយដែលមាន នៅ ក្នុងក្រុងនេះសម្ពុតដែលមានតម្លៃខ្ពស់រហូត ប្រមាណតម្លៃមិនបាន ក៏មានចំនួនច្រើន តែនៅមិនទាន់ជាទីត្រេកអរពេញចិត្តនឹងសទ្ធារបស់យើង គួរយើងនឹងត្បាញសម្ពុតនឹងដោយដៃរបស់ខ្លួនឯងលុះព្រះនាងទ្រង់ព្រះដំរេះឃើញដូច្នោះហើយទើបបញ្ជាឲ្យពពួកជាងមាសធ្វើអាងមាសសុទ្ធ7ហើយឲ្យដោះ មាសដោយដែកអង្រួឲ្យទៅជាម្សៅមាត់ អង្រុះនឹងគឺឲ្យរុះទៅជាម្សៅមាត់លាយនឹងមត្តកជាតិដីស្អិតសម្បករបស់កោបដែលលាយដោយមេធុរុះមេធុរុះគឺរសទឹកខ្មុំដាក់ចោះរហូតពេញអាងមាសទាំង7ហើយឲ្យបណ្ដោះក្របកបាសនៅក្នុងអាងមាសនោះនឹងស្រោចដោយទឹកដោះគោលាយនឹងម្សៅមាសមាសដែលរុះយ៉ាងល្អប្រណិត កាលពីដើមកបាសចម្រើនលូតលាស់ធំ រហូតដល់កបាសចេញផ្កាមានក្របកាលក្របធំទុំក៏បែកចេញជាសំឡីមានពណ៌លឿងដូចជាមាសឬដូចជាផ្កាកនិកាព្រះនាងមហាបជាបតិកោតមីទ្រង់បេះកបាសដោយប្រហោះរបស់របស់ពនាង ហើយដាក់ក្នុងប្រអប់មាស ដន្លាប់មានជើងមានគម្រោមនិងទ្រង់ជ្រើសរើសបែងចែកទ្រង់ប្រលេះនិងផ្ពេចទ្រង់វៃអំបោះដោយព្រះអង្គឯងដោយ មិនបានបញ្ជាឲ្យអ្នកដតីជួយធ្វើនៅសម្ពុតនោះឡើយសរសៃអំបោះនីមួយ នីមួយស្មើគ្នាល្អនិងមានសរសៃឆ្មាក្រៃពេកណាស់ទាំងមានពណ៌លឿងដូចជាមាស ព្រះនាងទ្រង់មានព្រះសវន័យឲ្យរោគជាងដំបាញមានថ្វីដៃដ៏ឯកហើយឲ្យជាងបរិភោគអាហារដែលផ្សំដោយចតុមធុរសរសផ្អែមឬឆ្ងាញ់4យ៉ាង បានដល់ទឹកដោះថ្លា ទឹកដោះជូរទឹកឃ្មុំនិងស្ករអំពៅ ហើយឲ្យតាក់តែងកាយដោយគ្រឿងអភរណៈផ្សេងផ្សេងនិងទីកន្លែងរោងដំបានបញ្ជាឲ្យគេចងពីដានព្យួរដោយកម្រងផ្កាជាដើម ហើយព្រះនាងស្ដេចយាងមករោងជាងដំបានព្រមដោយពពួកបរិវារទៅបតូតការត្បាញសម្ពុតនោះជានិច្ចជារៀងរាល់ថ្ងៃ ព្រោះការត្បាញនោះធ្វើនៅក្នុងព្រះបរមរាជវាំង លូកាតបាញស្រេចបាច់អស់ហើយ បានសម្ពុតមួយគូមួយផ្ទាំងមួយផ្ទាំងប្រវែង14ហត្ថស្មើគ្នាសម្ពុតសាដកនោះមានពណ៌ស្អាតរុងរឿងដូចជាមាសដោយមិនចាំបាច់ជ្រលក់ពណ៌សាច់ក៏ម៉ត់ទន់ល្មីយ៉ាងល្អក្រៃលែងព្រះនាងមហាបជាបតិកោតមីទ្រង់មាន ព្រះចិន្តនាការដោយការសពរាជហរតីថាសម្ពុតទាំងពីរផ្ទាំងនេះ ជាសម្ពុតដែល ប្រមាណតម្លៃមិនបានសមគួរនឹងព្រះដ៏មានព្រះភាពពុទ្ធអង្គដែលទ្រង់នឹងស្លៀកដណ្ដប់ ទៅទ្រង់បត់សម្ពុតមួយគូនេះ ដាក់ក្នុងប្រអប់កែវហើយទ្រង់លើកឡើងដាក់លើព្រះសេរសាយាងទៅ ដោយមានពពួកបរិវារហែហោមអមដំណើរតាមព្រះនាងទៅ ចំណែកឯនាងរាជកញ្ញា ម្នាក់ម្នាក់បានកាន់នៅគ្រឿងសក្ការៈមានរបស់ក្រអូបជាដើមព្រមដោយសម្ពុតមួយផ្ទាំងម្នាក់មួយផ្ទាំងម្នាក់មានតម្លៃ1សែនកហបណៈដាក់នៅក្នុងប្រអប់មាស1សែនប្រអប់និងសម្ពុតមួយផ្ទាំងមានតម្លៃ1000កហបណៈដាក់ក្នុងប្រអប់ប្រាក់1000ប្រអប់ឲ្យកាន់តាមព្រះនាងទៅកាន់វត្តនិក្រូធារាម លុះព្រះនាងមហាបជាបតិកោតមី ស្ដេចជាងទៅដល់វត្តនិក្រូធារាមហើយតើព្រះនាងចូលទៅកាន់សំណាក់របស់ព្រះដ៏មានព្រះភាកតែក្នុងគណៈនោះព្រះសម្មាសម្ពុទ្ធដែលមានភិក្ខុសង្ឃគង់នៅជុំវិញគួរឲ្យក្រឡេកមើលភាពល្អស្អាតនោះហាក់បីដូចជាព្រះច័ន្ទដែលព័ទ្ធជុំវិញដោយផ្គងដោយវងផ្កាយអណ្ដែតត្រសែកនៅលើផ្ទៃអាកាសកណ្ដាលនៅភាល័យ ព្រះនាងស្ដេចយាងចូលទៅថ្វាយបង្គំទ្រង់អភិវាដោយបញ្ចង្គៈប្រទេសស្ថាន បញ្ចង្គៈប្រទេសស្ថាននឹងគឺប្រកបទៅដោយអង្គ5ក្បាល1ដៃ2ជើង2ថ្វាយអង្គមទៅគេហៅថា បញ្ចង្គៈប្រទេសស្ថានគឺយើងអោនក្បាលយកដៃថ្វាយអង្គមលុតជង្គង់2ទៅ ក្បាល1ដៃ2ជើង2គេហៅថា បញ្ចង្កប្រទេសស្ថាន ចោះទៀបទួលនឹងផ្ទៃដី ហើយព្រះនាងទ្រង់តូតព្រះវរកាយព្រះទស្សពលក៏កើតមានបិតិបមោជៈផ្សព្វផ្សាយទូទៅពេញសរីរៈថែមទាំងកើតការស្រឡាញ់ពេញចិត្តនៅក្នុងព្រះលោកនីយព្រះនាងទៅបើគម្រោប្រអប់កែវចេញ និងទ្រង់ចាប់គូព្រះភូសា គឺសម្ពុតមកគូប្រអប់កែវហើយក្រាបទូលថានៅក្នុងប្រអប់កែវនឹងហើយក្រាបទូលថាបពិតព្រះអង្គដ៏ចម្រើន ដែលថាគូព្រះភូសាមាសនេះជាសម្ពុតថ្មី ដែលខ្ញុំម្ចាស់ប្រលេះថ្ពេចរវៃអំបោះដោយផ្ទាល់ដៃតាំងចិត្តឧទ្ទិសថ្វាយចំពោះព្រះសម្មាសម្ពុទ្ធ សូមព្រះអង្គទ្រង់ទទួលនៅគូព្រះភូសាថ្មីភូសានឹងគឺសម្ពុតជពោដើម្បីជាប្រយោជន៍និងដើម្បីសេចក្តីចម្រើនដល់ខ្ញុំព្រះអង្គផងចោះគ្រានោះព្រះចិនស្រីទៅត្រាស់ថាណែព្រះនាងមហាបជាបតិកោតមីព្រះនាងចូលថ្វាយសម្ពុតមួយគូនេះដល់ភិក្ខុសង្ឃចោះព្រះនាងនឹងបានអានិសង្សយ៉ាងច្រើនជាងការថ្វាយដល់តថាគត កាលព្រះនាងថ្វាយដល់សង្ឃក៏ឈ្មោះថាព្រះនាងបូជាចំពោះតថាគតនិងសង្ឃទាំងពួងផងដែរកាលព្រះដ៏មានព្រះភិយត្រាស់ដូច្នេះហើយព្រះនាងមហាបជាបតិកោតមីដែលត្រូវជាព្រះមាតុឆាម្ដាយមីងបង្កើតរបស់ព្រះអង្គបានក្រាបទូលសូមឲ្យព្រះដ៏មានបុណ្យទ្រង់ទទួលជាលើកទី2 តែព្រះតមានជោគបានត្រាស់ឲ្យនាងថ្វាយដល់ភិក្ខុសង្ឃទៀតសូមបីព្រះនាងក្រាបបង្គំទូលសូមឲ្យព្រះលោកកនីទ្រង់ទទួលជាលើកទី3ក៏ដោយតែព្រះមុនីនាថសាស្ត្រាចារ្យចរិយាវង្សជាអង្គម្ចាស់នៃយើងព្រះអង្គទ្រង់មិនព្រមទទួលដោយត្រាស់ឲ្យព្រះនាងថ្វាយដល់ភិក្ខុសង្ឃដោយដែលត្រាស់រួចមកហើយនោះឯង ហេតុដែលព្រះចិនស្រី ទ្រង់មិនព្រមទទួលយកគូព្រះភូសា គឺសម្ពុតមួយគូរបស់ព្រះនាងមហាបជាបតិកោតមី មានហេតុផលសម្ដែងប្រកបនៅក្នុងអដ្ឋកថាបបញ្ចសោទនីដូចមានសេចក្តីថា មានពាក្យមួយសួរថាព្រោះហេតុអ្វីទៅព្រះសម្មាសម្ពុទ្ធទ្រង់មិនព្រមទទួល ថែមទាំងទ្រង់ត្រាស់ឲ្យប្រកេនសម្ពុតមួយគូនេះដល់ភិក្ខុសង្ឃទៅវិញពាក្យឆ្លើយថាពីព្រោះព្រះដ៏មានព្រះភាទ្រង់មានប្រតិករណាអនុគ្រោះដល់ព្រះនាងមហាបជាបតិកោតមី ដែលទ្រង់ជាព្រះមេតុឆាក៏ដើម្បីនឹងឲ្យព្រះនាងបានទទួលអានិសង្សច្រើនដោយព្រះអង្គត្រេះរិះថាព្រះនាងមហាបជាបតិកោតមី ដល់ព្រមដោយចេតនាទាំងឡាយ3ប្រការ ទី1ពុព្វចេតនាគឺការតាំងចិត្តមុនធ្វើទី2មុញ្ចនៈចេតនាគឺការតាំងចិត្តគណៈកំពុងធ្វើទី3អបរាបរចេតនាគឺការតាំងចិត្តក្រោយពីការធ្វើហើយ បានកើតឡើងដោយការតាំងចិត្តចំពោះតថាគតតែឥឡូវនេះ គួរឲ្យចេតនាទាំង3ប្រការនេះកើតដល់ព្រះនាង ដោយការតាំងចិត្តចំពោះភិក្ខុសង្ឃទៀតការរួមនឹងចេតនាទាំង6ប្រការចូលរួមគ្នាចេតនាទាំង6ប្រការរបស់ព្រះនាង ការរួមតែមួយហើយវត្ថុទាននេះនឹងមានផលច្រើនធ្វើឲ្យកើតប្រយោជន៍និងសេចក្តីសុខដល់ព្រះនាងអស់កាលដ៏យូរអង្វែង។ ទើព្រះអង្គត្រាស់ហាមរហូតទៅដល់3ដងដូច្នោះនឹងទាយុអ្នកធ្វើនឹងមានអង្គ3មុនធ្វើក៏ជ្រះថ្លា ទី2កំពុង តែធ្វើក៏ជ្រះថ្លាទី3ធ្វើរួចហើយក៏ជ្រះថ្លាជ្រះថ្លា នៅក្នុងការធ្វើទៀនហើយបដិគាហកៈអ្នកទទួលនឹងលោកមានអង្គ3 ប្រតិបត្តិប្រច្ចារាគៈឬកំពុងប្រតិបត្តិដើម្បីប្រច្ចារាគៈនិងមួយរាគៈគឺតម្រេកទី2លោកប្រច្ចាទោសៈប្រតិបត្តិដើម្បី ប្រច្ចាទោសៈកុំឲ្យសូវខឹងឬកំចាត់ទោសៈទី3លះបង់នៅមោហៈឬក៏ប្រតិបត្តិដើម្បីលះបង់នៅមោហៈ អ្នកណាដែលបានធ្វើទានគឺបានបុណ្យច្រើនមហិមាមិនអាចកណនាថាប៉ុណ្ណេះប៉ុណ្ណោះបានទេ បានបុណ្យច្រើនឲ្យព្រះនាងមហាបជាបតិកោតមីថ្វាយដល់ភិក្ខុសង្ឃនិងដើម្បីប្រអងទ្រង់ធ្វើឲ្យបុគ្គលទាំងឡាយនៅក្នុងកាលជាខាងក្រោយតមកឲ្យមានចិត្តគោរពកោតក្រែងចំពោះព្រះសង្ឃឲ្យគោរពចេះគោរពនៅក្នុងសង្ឃគារវៈតាគោរពចំពោះព្រះសង្ឃ ប្រការមួយទៀតដោយព្រះអង្គទ្រង់ត្រេះរិះថាតថាគតនឹងមានជីវិតរស់នៅនៅក្នុងលោកនេះមិនបានយូរប៉ុន្មានទៀតទេក៏នឹងត្រូវបរិនិព្វានជាពិតប្រកបតែពាក្យព្រានប្រដៅរបស់តថាគតនៅជាមួយនឹងភិក្ខុសង្ឃនៅពេលខាងក្រោយមកបរិស័ទ នឹងកើតមានការគោរពកោតក្រែងចំពោះភិក្ខុសង្ឃទើបបានព្រះអង្គត្រាស់ឲ្យព្រះនាងថ្វាយចំពោះភិក្ខុសង្ឃរហូតទៅដល់3ដង ដើម្បីឲ្យពុទ្ធបរិស័ទជាខាងក្រោយ កើតមានការគោរពចំពោះភិក្ខុសង្ឃថាភិក្ខុសង្ឃក៏ជាតក្ខណីយបុគ្គលគឺបុគ្គលដែលគួរទទួលរបស់ ដែលគេធ្វើបុណ្យ ឬបុគ្គលអ្នកធ្វើឲ្យផល នៃ ទានចម្រើនបរិបូរហើយនឹងថ្វាយចតុបច្ច័យដល់ភិក្ខុសង្ឃកាលភិក្ខុសង្ឃមានចតុបច្ច័យបច្ច័យទាំងឡាយ4ប្រការមានចៃវរៈបច្ច័យបិណ្ឌបាតបច្ច័យសេនាសនៈបច្ច័យកិលានភេសជ្ជៈបច្ច័យគ្រឿងអាស្រ័យរបស់បព្វជិតមិនលំបាកហើយ ក៏នឹងបានរៀនសូត្រព្រះពុទ្ធវចនៈថែមទាំងដាក់ចិត្តចោះសុបនៅក្នុងធម្មានុធម្មប្រតិបត្តិគឺការប្រតិបត្តិនៅពធកាលបើយ៉ាងនេះសាសនារបស់តថាគតនឹងតាំងនៅរហូតអស់5000ព្រះវស្សា រឿងការថ្វាយសម្ពុតមួយគូរបស់ព្រះនាងមហាបជាបតិកោតមី ក៏មានសម្ដែង ប្រកបនៅក្នុងគម្ពីរមជ្ឈមនិកាយឧបរិបណ្ណាសកៈនិងនៅក្នុងគម្ពីរបឋមសម្ពោធិកថាដូចមានសេចក្តីថានៅក្នុងកាលដែល ព្រះដ៏មានពភាព្រះអង្គទ្រង់ត្រាស់ឲ្យព្រះនាង មហាបជាបតិកោតមីទ្រង់ថ្វាយសម្ពុតដល់ភិក្ខុសង្ឃ ព្រះនាងក៏ទ្រង់អអន់សពូនប្រតីទ្រង់មានសេចក្តីសោកសៅទៅព្រះនាងចូលទៅកាន់សំណាក់របស់ព្រះអានន្ទព្រះអានន្ទនឹងគឺជាពធបដ្ឋៈទៅណាមកណាតាមព្រះសម្មាសម្ពុទ្ធជាប់ព្រះអង្គសម្ដែងធម៌ប៉ុណ្ណាព្រះអានន្ទចាំប៉ុណ្ណឹងទ្រង់អភិវាទព្រះអានន្ទគឺថ្វាយអង្គមអានន្ទនាងមហាបជាបតិកោតមី ហើយ ព្រះនាងក៏អង្វរថាបពិតលោកម្ចាស់ដ៏ចម្រើនហើយខ្ញុំបករណា មានកំហុសប្រការណាឬបានជាព្រះចិនស្រីទ្រង់មិនព្រមទទួលយកនៅ ព្រះភូសាគឺសម្ពុតមួយគូរបស់ខ្ញុំ បករណាហេតុដូច្នេះសូមនិមន្តលោកម្ចាស់ជួយអនុគ្រោះជួយចូលទៅកលក្រាបទូលចំពោះព្រះសក្យមុនីឲ្យបានដឹងច្បាស់នៅរឿងនេះផងចោះ លោកម្ចាស់អានន្ទហើយព្រះអានន្ទក៏បានទទួលការ អរិទ្ធនីរបស់ព្រះនាងមហាបជាបតិកោតមីហើយទៅចូលទៅកល់ព្រះបរមលោកនីថ្វាយបង្គំហើយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើន សូមព្រះសម្ពុទ្ធទ្រង់ព្រះករណាទទួលសម្ពុទ្ធមួយគូថ្មីនេះចោះ ព្រោះព្រះនាងមហាបជាបតិកោតមី ត្រូវជាព្រះមេតុឆាទ្រង់ជាអ្នកមានឧបការៈគុណជាច្រើនដល់ព្រះអង្គទ្រង់ជាព្រះមេតុឆាព្រះនាងបានគាំទ្រថែរក្សាទំនប់បំរុងព្រះដ៏មានពភាព្រះនាងបានថ្វាយទឹកខ្សេគឺទឹកដោះ ឲ្យព្រះដ៏មានព្រះភិយព្រះអង្គទ្រង់សោយបន្ទាប់អំពីព្រះនាងមហាមយាទេវីសោយព្រះវេលាល័យប្រសូតបុត្របាន7ថ្ងៃព្រះនាងសោយព្រះវេលាល័យភារៈនេះត្រូវធ្លាក់មកលើមហាវិជាបតិកោតមីជាអ្នកចិញ្ចឹមបីបាច់ដោយខេរាធិរាពលគឺទឹកដោះធ្លាប់បញ្ចុកទឹកដោះឲ្យព្រះអង្គព្រះអង្គបៅនឹង ព្រះអានន្ទមានថេរដីកាអញ្ចឹងវព្រះដ៏មានពភានឹងដរាបដល់ព្រះអង្គទ្រង់ចម្រើនព្រះជន្មាយុចំណែកព្រះបរមលោកនាយុក៏ទ្រង់ជាអ្នកមានឧបការៈគុណដល់ព្រះនាងមហាបជាបតិកោតមី ទៅធ្វើឲ្យព្រះនាងបានដល់នៅព្រះត្រៃសរណគមគឺដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាសរណៈជាទីពឹងជាទីរលឹក រហូតដល់ទ្រង់បានជាព្រះសោតាបណបុគ្គលក៏ព្រោះតែទ្រង់អាស្រ័យព្រះមុនីផងដែរព្រះនាងមហាបជាបតិកោតមី ទ្រង់បានវាចាបាណាតិបាតការសម្លាប់សត្វវាចាការលួចទ្រវាចាការប្រព្រឹត្តខុសកាមេវាចាការនិយាយកុហកវាចាការមិនទទួលទានទឹកស្រវឹងគឺសូរានិងមេរ័យក៏ព្រោះទ្រង់អាស្រ័យព្រះលោកនាយកថែមទាំងព្រះនាងទ្រង់ប្រកបទៅដោយសទ្ធាជ្រះថ្លាមិនញាប់ញ័រនៅក្នុងគុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃ ទាំងជាអ្នកដល់ព្រមទៅដោយសិលតែជាព្រះអរិយៈទាំងឡាយបានប្រព្រឹត្តហើយហេតុទាំងនេះក៏ព្រោះអាស្រ័យព្រះសម្ពុទ្ធផងដែរកាលព្រះនាងមហាបជាបតិកោតមីទ្រង់ជាអ្នកមិនមានសេចក្តីសង្ស័យនៅក្នុងអរិយសច្ចៈទាំង4ទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈ ក៏ព្រោះអាស្រ័យទ្រង់អាស្រ័យក៏ព្រោះទ្រង់អាស្រ័យព្រះ បរមលោកនាយកបពិតព្រះអង្គដ៏ចម្រើន សូមបីព្រះសុគតក៏ទ្រង់មានឧបការៈគុណច្រើន ដល់ព្រះនាងមហាបជាបតិកោតមីដោយប្រការដូចនេះឯងគ្រានោះព្រះដ៏មានជោគទៅទ្រង់ត្រាស់ថាត្រូវហើយអនន្តត្រូវហើយអនន្តការពិត បុគ្គលដែលបានអាស្រ័យបុគ្គលណាហើយ ជាអ្នកដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាសរណៈជាទីពឹងជាទីរលឹក មនីលណនតថាគតមិនសំដែងនៅការថ្វាយបង្គំការក្រោកទទួលការធ្វើអញ្ជលីកម្មការធ្វើសមីយកម្មនិងការឲ្យនៅចៃវរបិណ្ឌបាតសេនាសនៈនិង ភេសជ្ជៈ ជាបច្ច័យដល់អ្នកជំងឺ ថាជាកម្មដែលបុគ្គលនោះតបដល់បុគ្គលនោះ បានដោយល្អហើយមនាលអនន្តបុគ្គលណាបានអាស្រ័យបុគ្គលណាហើយវាចានៅការសម្លាប់សត្វវាចាការលួចគេវាចាការប្រព្រឹត្តខុសក្នុងកាមវាចាការនិយាយកុហកវាចាការផឹកទឹកស្រវឹង មនីលណនហើយតថាគតមិនសំដែងនៅការក្រាបថ្វាយបង្គំ ការក្រោកទទួលការធ្វើអញ្ជលីកម្មការធ្វើសមីយកម្មនិងការឲ្យ នៅចៃវរបណ្ឌបាសេនាសនៈនិងគិលានភេសជ្ជៈបច្ច័យដល់អ្នក ជំងឺថាជាកម្មដែល បុគ្គលនោះ តបដល់បុគ្គលនោះ បានដោយល្អហើយមនីលណនមួយទៀត បុគ្គលអាស្រ័យនៅ បុគ្គលណាហើយ ជាអ្នក អស់សេចក្តីសង្ស័យនៅទុកអស់សេចក្តីសង្ស័យនៅហេតុដែលនាំឲ្យកើតទុកអស់សេចក្តីសង្ស័យ នៅ ក្នុងធម៌រំលត់ទុក អស់សេចក្តីសង្ស័យនៅក្នុងការប្រតិបត្តិដើម្បីជាទីរំលត់ទុក មនាលអនន្ត តថាគតមិនសំដែងនៅការថ្វាយបង្គំការក្រោកទទួលការធ្វើអัญជលីកម្មការធ្វើសមីយកម្មនិងការឲ្យនៅចៃវរបិណ្ឌបាតសេនាសនៈជាបច្ច័យដល់អ្នកជំងឺថាជាកម្មដែលបុគ្គលនោះតបដល់បុគ្គលនោះបានដោយល្អហើយ។ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែង ការថ្វាយទានជាបាដិពុគ្គលិទានគឺការថ្វាយទានដល់បុគ្គលគឺជាទានឲ្យចំពោះបុគ្គលដោយមានសេចក្តីថា មនាលអនន្តបាដិពុគ្គលិតខណាទានទានដែលឲ្យចំពោះបុគ្គលមាន14យ៉ាង មនាលអនន្តបុគ្គលឲ្យទានចំពោះតថាគតជាព្រះអរហន្ត នេះជាបាដេពុគ្គលិទានទី1គឺដៅទៅលើពពុទ្ធទី2ដៅទៅលើ ព្រះបច្ចេកពុទ្ធព្រះបច្ចេកពុទ្ធនឹងគឺលោក ត្រាស់ដឹងដោយព្រះអង្គឯងអត់មានទទួលមានអ្នកដតីបាន ទេ គេហៅថាព្រះបច្ចេកពុទ្ធចំណែកព្រះពុទ្ធនឹងគឺព្រះអង្គត្រាស់ដឹងហើយអាចទូមាន បុគ្គលដតីបាន គេហៅថាព្រះពុទ្ធទី3បុគ្គលឲ្យទានទៅដល់សាវក ជាព្រះអរហន្តមានព្រះសរិបុត្រព្រះមោគលានជាដើម ទី4បុគ្គលដែលឲ្យចំពោះអ្នកប្រតិបត្តិដើម្បីអស់នៅ ជាព្រះអរហន្តទី5ឲ្យទានទៅដល់ព្រះអនាគាមិបុគ្គលទី6ឲ្យទានចំពោះព្រះអនាគាមិបុគ្គលប្រតិបត្តិដើម្បីអស់ទៅឲ្យជាក់ច្បាស់នៅអនាគាមិបុគ្គល ទី5នឹងគឺឲ្យទាន ទៅដល់ព្រះអនាគាមិបុគ្គលទី6ឲ្យទាន ដល់ព្រះអនាគាមិផល ទី7ឲ្យទានចំពោះព្រះសកតាគិមិបុគ្គលទី8គឺឲ្យទាន ចំពោះបុគ្គលដែលធ្វើឲ្យជាក់ច្បាស់នៅសកតាគិមិផល ទី9ការឲ្យទាន ចំពោះព្រះសោតាបណៈបុគ្គល ទី10ការឲ្យទានចំពោះបុគ្គលដែលប្រតិបត្តិដើម្បី បានសោតាបណៈបុគ្គលមានឧបាសកឧបាសិកាអ្នកទទួលត្រៃសរណគមកាន់សិល5សិល8ក្តីសិល10ក្តីសាមណេរឬភិក្ខុទៅនឹងបួសបាន មួយថ្ងៃក្តីភិក្ខុមានវត្តប្រតិបត្តិដោយបួសយូរហើយក្តីភិក្ខុត្រួតត្រងវិបស្សនាក្តីទាំងអស់នេះឈ្មោះថា ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅសោតាបតិផល តែបុគ្គលឲ្យទានចំពោះបុគ្គលទាំងអំបាលនេះបានផលច្រើនជាងជាលំដាប់បានផលច្រើនជាងគ្នាជាលំដាប់នេះជាបាដិបុគ្គលិទានទី10ទី11បុគ្គលឲ្យទានចំពោះអ្នកបួសខាងក្រៅព្រះពុទ្ធសាសនា ដែលប្រះចាកទំរេកសំដៅដល់ពួកកម្មវេទីកិរិយវេទី ដែលបានអភិញាចេះហោះចេះហើឈានលោកីទាំង5ទាំងឡាយនេះ ប្រការទី11បាដេពុគ្គលេទានទី12ឲ្យទានចំពោះពុទ្ធជនអ្នកដែលមានសិលទី13ឲ្យទានចំពោះពុទ្ធជនអ្នកដែលអត់សិលទី ឲ្យទានដល់អ្នកផឹកស្រាអីក៏បានបនដែរតែបានបនតិចនិងទី13ទី14ឲ្យទានចំពោះសត្វដេរឆាន ពពុទ្ធនៃយើងព្រះអង្គសម្ដែងថាក៏បានបនដែរនឹងជា ពពុទ្ធអង្គទ្រង់សម្ដែងណាទេណាមិនមែនខ្ញុំកណាខ្ញុំបានដងច័ន្ទនីនិយាយទេ គឺព្រះអង្គសម្ដែងប្ររពចំពោះព្រះអានន្ទ ឲ្យទៀនដល់ឆ្កែឆ្មាជ្រូកមន់ទាស៊ីក៏បានបុណ្យដែរ100អត្តភាពហើយអ្នកអត់សិលយើងឲ្យទៀនដល់គាត់ប្រសាឲ្យបាយឲ្យអីគាត់ប្រសាក៏បានបុណ្យដែរបានបុណ្យច្រើនជាងសត្វដេរឆាន អ្នកអត់សិលអ្នកសម្លាប់សត្វអ្នកលួចគេចោលយើងឲ្យគាត់ហូបក៏បានបុណ្យបានដែរតែបានតិច តែបើសិនជាយើងឲ្យដល់អ្នកមានសិល វាបានបនច្រើនអ្នកអត់សិលច្រើនជាងអ្នកដែលអត់សិលនឹងយើងកុំប្រមាទណាទៀតណាកុំប្រមាទពុទ្ធបរិស័ទដែលគាត់ធ្វើទាននឹងសូម្បីតែឆ្កែឆ្មាជ្រូកមន្តាឲ្យបាយវាស៊ីរាល់ថ្ងៃហ្នឹងក៏គាត់បានបនដែរ100អត្តភាព កាត់ជាតិកំណើតរបស់ យើងម្ដងតិចម្ដងតិចកុំឲ្យសូវកើតចាស់ឈឺស្លាប់អាហ្នឹង100អត្តភាពនឹង មិនបាច់ចាំតែមនុស្សទេ សូម្បីតែសត្វដេរឆានយើងឲ្យវាបរិភោគនឹងក៏បានបនឲ្យបរិភោគក៏បានបនអ្នកអត់សិលក៏បានបនតែនៅពេលដែលយើងធ្វើទៀនតលតែយើងឲ្យដល់អ្នកមានសិល ទៅអាចឧទ្ទិសទៅដល់កងម៉ាជីដូនជីតាញាតិកាដែលគាត់បានមរណាទៅហើយតលតែអ្នកមានសិលទៅអ្នកទាំងអស់នឹងមកទទួលបាន បើយើងឲ្យដល់អ្នកអត់សិលអ្នកស្លាប់ទៅមិនអាចមកទទួលបានទេ ចាំណាទៀតណាចាំអ្នកមានសិលគឺនរណាបានដល់លោកយាយលោកតាសិល5ក្តីសិល8ក្តីសិល10ភិក្ខុសាមណេរឲ្យតែមានសិលមិនបាច់ចាំតែអ្នកបួសទេសូម្បីតែលោកយាយលោកតាសិល5សិល8ឲ្យតែមានសិលបរិសុទ្ធយើងជូនគាត់ទៅ ហើយឧទ្ទិសទៅដល់អ្នកស្លាប់ តើបអ្នកស្លាប់មកអនុមោទនានៅបុណ្យកុសលបានបើតេយទានរបស់យើងជូនដល់អ្នកអត់សិលគាត់ប្រកែផឹកតស្រាអត់មានសិលទេ យើងបានបុណ្យដែរមិនមែនអត់បានទេបានបុណ្យតែ អ្នកស្លាប់មកអនុមោទនាបានដែរឬទេ ថាអត់បានទេ អ្នកស្លាប់មិនអាចមកអនុមោទនានៅបុណ្យកុសលដែលយើងធ្វើចំពោះអ្នកអត់សិលទេ តលតែអ្នកណាជាអ្នកមានសិល5សិល8ហើយយើងឧទ្ទិសដល់អ្នកស្លាប់ទើបអាចដល់ភិក្ខុសាមណេរដែលមានសិលខ្ពង់ខ្ពស់នៅក្នុងពុទ្ធសាសនានឹងអាចដល់នឹងពពុទ្ធអង្គទ្រង់សម្ដែងនេះទៀតនេះទ្រង់សម្ដែង បាដិពុគ្គលិទានឲ្យទានចំពោះបុគ្គលនឹងមាន14នឹងមាន14តែ ព្រះអង្គទ្រង់សម្ដែងប្រອບចំពោះព្រះអនន្តទៀតថាមនាលអនន្តសង្ឃតាតកណាទានទានដែលតម្កល់នៅក្នុងសង្ឃនេះមាន7យ៉ាង បុគ្គលឲ្យទានចំពោះសង្ឃទាំងពីរចំណែកមានព្រះពុទ្ធជាប្រធាន សង្ឃទាំងពីរចំណែកគឺពួកភិក្ខុសង្ឃអង្គុយមកខាង ពួកភិក្ខុនៃសង្ឃអង្គុយមកខាង ព្រះសាស្តាជាម្ចាស់គង់ត្រង់កណ្ដាលដូច្នេះហៅថាសង្ឃទាំងពីរចំណែកមានព្រះពុទ្ធជាប្រធាន សង្កតាតកណាទានទី1នេះគ្មានតកណាទានណាវិសេសស្មើឡើយប៉ុន្តែកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានទៅហើយនោះ គេតម្កល់ព្រះពុទ្ធបដិមាឬព្រះធាតុលើអាសនៈក្នុងទីចំពោះមុខសង្ឃទាំងពីរចំណែកតម្កល់មហោបចំណីលើតុក ឬលើតាំងជាដើមហើយធ្វើកិច្ចជាតកណោតកៈជាដើមថ្វាយវត្ថុទាំងពួងដល់ព្រះសាស្តាជាមុនទៅថ្វាយដល់សង្ឃជាពីរចំណែកជាខាងក្រោយយ៉ាងនេះក៏ឈ្មោះថា ថ្វាយទៀនដល់សង្ឃទាំងពីរចំណែកមានព្រះពុទ្ធជាប្រធានដែរសម័យឥឡូវនេះគឺគ្មានភិក្ខុនៃមានតែភិក្ខុដូច្នេះឈ្មោះថាភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ភោជនដែលថ្វាយដល់ព្រះសាស្តាយ៉ាងនេះត្រូវប្រគេនដល់ភិក្ខុណាដែលប្រតិបត្តិព្រះសាស្តាដែលបរិបូរទៅដោយវត្តប្រតិបត្តិព្រោះជាវត្ថុរបស់ ពុទ្ធបិតាត្រូវបាន ដល់ភិក្ខុជាកូន ឬនឹងប្រគេន ដល់ភិក្ខុសង្ឃក៏គួរចឹងយើងថ្វាយចង្ហាន់ដល់សង្ឃនឹងអ្នកដែលសម្អាតពុទ្ធរូបនឹងអាចយកបរិភោគបាន សម្អាតបោះលាងសម្អាតអត់បាបទេអ្នកណា ដែលសម្អាតពពុតបដិមាឲ្យបានល្អបើវត្ថុជាប្រេងឬសាដកត្រូវអុចប្រទីប ចងជាទួងឬពីដានថ្វាយអដ្ឋកថានេះជាសង្កតាតកណាទានទី1គឺប្រកេនដល់សង្ឃកាលបើព្រះតថាគតបរិនិព្វានទៅបុគ្គលឲ្យទានចំពោះសង្ឃទាំងពីរចំណែក នេះជាសង្កតាតកណាទានទី2ឲ្យទានចំពោះតែភិក្ខុសង្ឃជាសង្កតាតកណាទានទី3ឲ្យទានចំពោះតែភិក្ខុនៃសង្ឃជាតកណាទានទី4បុគ្គលទៅនិមន្តអំពីសំណាក់ថាសូមលោកម្ចាស់ទាំងឡាយចាត់ពួកភិក្ខុប៉ុណ្ណេះពួកភិក្ខុនៃប៉ុណ្ណេះអំពីសង្ឃដើម្បីខ្ញុំហើយទៅឲ្យទាននេះជាសង្កតាតកណាទានទី5 បុគ្គលកាលទៅនិមន្តអំពីសំណាក់ព្រះសង្ឃសូមលោកម្ចាស់ទាំងឡាយចាត់ពួកភិក្ខុប៉ុណ្ណេះអំពីសង្ឃដើម្បីខ្ញុំហើយទៅថ្វាយទាននេះជាសង្ឃកតាតកណាទានទី6បុគ្គលទៅនិមន្តអំពីសំណាក់សង្ឃថាសូមលោកម្ចាស់ទាំងឡាយចាត់ពួកភិក្ខុនៃចំនួនប៉ុណ្ណេះអំពីសង្ឃដើម្បីខ្ញុំហើយទៅឲ្យទាននេះជាសង្ឃកតាតកណាទានទី7 មនាលអនន្តក្នុងកាលជាអនាគតនឹងមានកោត្រភូសង្ឃញាតិញោមស្ដាប់នៅទីនេះព្រះអង្គសំដែងពពុទ្ធអង្គសំដែង ប្ររពចំពោះព្រះអានន្យកោត្រភូសង្ឃអីទៅដែលហៅថាកោត្រភូសង្ឃគឺសង្ឃមានតែឈ្មោះ មានតែសម្ពុតការសាវកចងកជាអ្នកទ្រុសិល ព្រះអង្គទ្រង់សម្ដែងនៅទីនេះនៅក្នុងកាលជាអនាគតនឹងមានគោត្រភូសង្ឃជាសង្ឃមានតែឈ្មោះមានតែសម្ពុតការសាវៈចងនិងកកអំបោះចងដៃមានធរដល់លិមួក ជួនទាំងនោះឧទ្ទិសចំពោះសង្ឃហើយនឹងឲ្យទានដល់បុគ្គលទ្រុសិលទាំងនោះមនាលអនន្ត សូមបីតែក្នុងកាលនោះក៏តថាគតពោលថា សង្កតាតកណាទានមានអានិសង្សរាប់មិនបានប្រមាណមិនអស់ដែរមនាលអនន្តតថាគតមិនពោលនៅបាដិពុគ្គលិទានថាមានផលច្រើនជាងសង្កតាតកណាទានដោយបរិយាយឯណានីមួយឡើយ នៅពេលខាងមុខទីទៀតសាសនាកន្លងទៅបាន5000 ទៅមុខទៀតលើស5000ទៅមានកោត្រភូសង្ឃកោត្រភូសង្ឃនឹងព្រះអង្គសម្ដែងមានតែអំបោះចងនិងកកស្បងជាពោក៏អត់មាន មានប្រពន្ធមានកូនមានធ្វើស្រែធ្វើចកាឲ្យតែយើងទាយកអ្នកធ្វើទៀនសំដៅទៅលើព្រះសង្ឃសំដៅគឺយើងដៅទៅលើព្រះសង្ឃមិនប្រកាន់ ថាជានរណាទេនៅតែបានបនច្រើនរាប់ប្រមាណពុំអស់ដោយសារតែយើងធ្វើបនជាមួយដៅទៅលើប្រសង់និងព្រះអង្គទ្រង់សម្ដែងប្ររពចំពោះព្រះអានន្ទណាទៀតណាមិនថាលោកទ្រុសិលមិនទ្រុសិលទេឲ្យតែយើងសម្គាល់ថាជាព្រះសង្ឃនៅតែបានបនរាប់ប្រមាណពុំបាន តែលោកដែលទ្រុសិលហ្នឹងគឺសកុតស្លាប់ទៅទៅនរកបាទ ទទួលផលកម្មយើងទាទាយកទេយិកានៅតែបានបុណ្យកុសលឲ្យតែសម្គាល់ថាជាប្រសង់ដោយពុទ្ធបរិស័ទយើងឃើញប្រសង់បិណ្ឌបាតរាល់ថ្ងៃ តាមផ្ទះតាមអីហ្នឹងមិនបាច់មើលលើមើលក្រោមអីទេមិនបាច់មើលជើងមើលដៃមើលអីទេគឺយើងជ្រះថ្លា យើងដៅទៅលើប្រសង់នៅតែ បានបនរាប់ប្រមាណពំបាន តិចយីសំខ្លែងខ្លាយដឹងយីលោកនេះ ពិតប្រកបដែរឬទេកុំសង្ស័យនៅទៀតនេះឲ្យតែឃើញលោកបិណ្ឌបាតដាក់បាតប្រកេនលោកទៅ នៅតែ បានបុណ្យកុសលបានបុណ្យបាច់មានវិតកៈសេចក្តីសង្ស័យអីទេនៅទីនេះម្ចាស់ទៀននឹងព្រះអង្គសម្ដែងពេលខាងមុខទៀតកោត្រភូសង្ឃអត់មានស្បងជាពោផង មានតែអំបោះចងកកចងដៃអំបោះក្រហមយើងធ្វើទៀនសម្គាល់ថាជាប្រសង់នៅ តែបានបនរាប់ប្រមាណបំបាន និងពពុទ្ធអង្គទ្រង់សម្ដែងនៅទីនេះទ្រង់សម្ដែងសម្ដែងមិនខ្ញុំកណាខ្ញុំបាទដុងចាន់នីទេគឺពពុទ្ធអង្គទ្រង់បានប្រកាសសម្ដែងប្រកាសសម្ដែង ហើយយើងជេរលោកបាបទៀតជេរប្រសង់ជេរអីហ្នឹងលោកល្អមិនល្អក្តីជារឿងផុសលោកលោកមិនខ្លាចបាបខ្លួនលោកធ្លាក់នៅរក់ខ្លួនលោក យើងទៅជេរបាបដល់យើងទៀតបាបដល់យើងនឹងទទួលផលកម្មប្រមាថចំពោះសាមណព្រាហ្មណ៍នៅ ក្នុងពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងតេកណាទានបរិសុទ្ធដល់ព្រះអានន្ទថាមនាលអានន្ទតេកណាទានដែលបរិសុទ្ធនោះមាន4យ៉ាង ដូចមានសេចក្តីថាពុទ្ធបរិស័ទស្ដាប់ណាស់ទាននេះគឺចំណុចពិសេសព្រះអង្គសម្ដែងថាតេកណាទានគឺទានដល់បរិសុទ្ធនឹងមាន4មនាលអានន្ទតេកណាវិសុទ្ធិការបរិសុទ្ធនិងមិនបរិសុទ្ធរបស់ទានមាន4យ៉ាង តកណាវិសុទ្ធិទាំង4យ៉ាងនោះ ដូចម្ដេចទៅមនាលនន្ទតកណាទានបរិសុទ្ធខាងអ្នកឲ្យមិនបរិសុទ្ធខាងអ្នកទទួលមួយនឹងចំណុចទី1អ្នកឲ្យទានយើងទាយកទេយិកាមានសិលបរិសុទ្ធចំណែកអ្នកទទួលអត់បរិសុទ្ធនឹងទី1ទី2មនាលអនន្ត តេកណាទានបរិសុទ្ធខាងអ្នកទទួលមិនបរិសុទ្ធខាងអ្នកឲ្យ អ្នកទទួលនឹងបរិសុទ្ធបានដល់ប្រសង់លោកយាយលោកតា សិល5សិល8បរិសុទ្ធតែ អ្នកទទួលទាននឹងអ្នកឲ្យទាននឹងបានដល់អ្នកខ្លះផឹកស្រាអត់បរិសុទ្ធផ្លូវចិត្តភាសាស្រាសម្រាប់សัตว์អីទៅធ្វើទានអត់បរិសុទ្ធទេនឹងទី2ទី3 តកខណាទានបរិសុទ្ធខាងអ្នកទទួលមិន បរិសុទ្ធខាងអ្នកឲ្យនិងបរិសុទ្ធខាងអ្នកទទួលមិនបរិសុទ្ធខាងអ្នកឲ្យ គឺអ្នកទទួលទាននឹងបរិសុទ្ធអ្នកទទួលទានមិនបរិសុទ្ធអ្នកឲ្យនឹងក៏មិនបរិសុទ្ធទៀតនឹងទី3 ប្រសងអ្នកទទួលទានលោកយាយលោកតានឹងមានសិលដាច់ធ្លុះធ្លាយពពុះពព្រាលពពុះពពៀលប្រសងមានសិលដាច់ធ្លុះធ្លាយអត់បរិសុទ្ធហើយទាយុទាយិកានឹងក៏អត់បរិសុទ្ធទៀតនឹងទី3ទី4តេកណាទានបរិសុទ្ធខាងអ្នកឲ្យផងបរិសុទ្ធខាងអ្នកទទួលផងអ្នកឲ្យទាននឹងសបាយរីករាយ មានសិល5បរិសុទ្ធល្អសិល8ល្អយើង ថ្វាយទៀនដល់ព្រះសង្ឃដល់លោកយាយលោកតាគាត់ក៏បរិសុទ្ធទៀតអញ្ចឹងបរិសុទ្ធអ្នកឲ្យក៏បរិសុទ្ធអ្នកទទួលក៏បរិសុទ្ធនឹងគេហៅថាតក្កណាវិសុទ្ធិមនាលអនន្តកណាទានបរិសុទ្ធខាងអ្នកឲ្យមិនបរិសុទ្ធខាងអ្នកទទួលតើដូចម្ដេចមនាលអនន្ត អ្នកឲ្យនៅក្នុងលោកនេះជាបុគ្គលមានសិលមានធម៌ល្អឯអ្នកទទួលជាអ្នកទ្រុសសិល មានធម៌ដ៏លាមួកមនាលនន់យ៉ាងនេះឯងឈ្មោះថាតកណាទានបរិសុទ្ធខាងអ្នកឲ្យមិនបរិសុទ្ធខាងអ្នកទទួលនឹងញាតិញោមស្ដាប់ព្រះអង្គសំដែងអត់មានធរអ្នកទទួលនឹងមានធរដល់លាមកអត់បរិសុទ្ធចំណែកអ្នកឲ្យ អ្នកឲ្យនឹងបរិសុទ្ធ ឥឡូវដល់ម៉ោងបាទហើយទៀនហើយដល់ម៉ោង សូមពុទ្ធបរិស័ទចាំបន្តភាកប្រវត្តិរបស់មហាបជាបតិកោតមីនឹងជាបន្តទៀតដល់កលែងព្រះអង្គព្រះអានន្ទនឹងទៅអង្វរពពុទ្ធឲ្យទទួលសម្ពុទ្ធសម្ពុទ្ធដ៏ស្រស់ស្អាតមកគូពីនាងមហាបជាបតិកោតមី ជាប្រមេតុឆាម្ដាយមីងព្រះអង្គក៏សម្ដែងពីបាដិពុគ្គលិទាន មាន14យ៉ាង សង្កតាតកណាទានមាន7យ៉ាង សាមណេរឲ្យតែយើងជ្រះថ្លាមួយអង្គក៏ហៅតែសង្ឃដែរមិនបាច់ចាំតែភិក្ខុទេណាទៀតណាយើងជ្រះថ្លាដៅទៅលើប្រសង្ឃលោកចាត់អង្គណាក៏អង្គណាទៅ ទៅនិមន្តពីសំណាក់ឧទេសផតអង្គណានៅក្នុងវត្តនឹងតែងតាំងជាអ្នកចាត់សង្ឃយើង ទៅនិមន្ត បើទៅមុនលោកកូនលោកចៅអញហ្នឹងគឺឈ្មោះថាបុគ្គលអត់សូវបានបនទេខ្ញុំកណាមុនចៅវតិកាផ្ទាល់គ្រូសោតផ្ទាល់អាហ្នឹងគេហៅថាធ្វើទៀនចំពោះបុគ្គលបានបនដែរតែបានតិចតែប្រសិនបើយើងជាអ្នកឆ្លៀសទៅនិមន្តចាត់អង្គណាក៏បាន នៅទៀតនេះចាត់អង្គណាឧទេសផតជាអ្នកចាត់សងនឹងលោកចាត់អង្គណា ក៏បានដែរឲ្យតែ ជាប្រសង់សាមណេរមួយអង្គក៏ហៅថាសង្ឃបានបុណ្យច្រើនណាស់បានបុណ្យច្រើនបន្ទាប់មកព្រះអង្គទ្រង់សម្ដែងប្រອບចំពោះព្រះអនន្តកណាវិសុទ្ធិនឹងមាន4ទី1អ្នកទទួលអត់បរិសុទ្ធហើយអ្នកឲ្យបរិសុទ្ធទៅវិញទាយុទេយិកា ទី2អ្នកទទួលបរិសុទ្ធអ្នកឲ្យអត់បរិសុទ្ធទី3ហ្នឹងគឺអ្នក ទទួលក៏អត់បរិសុទ្ធអត់មានសិលអ្នកឲ្យនឹងក៏អត់មានសិលទ្រុសិលដូចគ្នា ទី4នឹងគឺអ្នកទទួលក៏បរិសុទ្ធអ្នកឲ្យក៏បរិសុទ្ធមានសិលបរិសុទ្ធដូចគ្នានឹងព្រះអង្គទ្រង់សម្ដែងថាតក្កណាវិសុទ្ធិមាន4យ៉ាងនឹងតក្កណាវិសុទ្ធិជាទានដ៏ល្អប្រសើរព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែង ប្ររពចំពោះព្រះអានន្ទ ហើយ អ្នកណា ទទួលទានបរិសុទ្ធអ្នកឲ្យក៏បរិសុទ្ធនឹងបាន បុណ្យច្រើនមហិមាសូមអនុមោទនី ក្រាទៀនដោយសារដល់ពេលវេលាចាំតពីប្រវត្តិពនាងមហាបជាបតិកោតមីនៅថ្ងៃស្អែកនឹងតាមពេលវេលានឹងបងដដែលប្រកេនបុណ្យទៅដល់ព្រះករណីប្រគុណម្ចាស់ជូនពរទៅដល់សម្ដេចទ្រង់ឯកឧត្តមអ្នកអង្គញាលោកជំទាវ លោកលោកស្រីអ្នកនាងកញ្ញាបងប្អូនប្រុសស្រីលោកយាយលោកតាកុមារាកុមារី ជួន រួមជាតិរួមសាសនាទាំងឡាយ ដែលយកចិត្តទុកដាក់ស្ដាប់នៅព្រះធម៌ទេសនា សូមឲ្យបានជាចំណែកបុណ្យកុសលស្មើស្មើគ្នាជាឧបនិស្ស័យអនាគតជាតិឲ្យបានទៅជាមនុស្សសមាទិដ្ឋិស្ដាប់ព្រះធម៌ថ្លៃរួចចាក់ទុកដល់នៅព្រះនិព្វាន គ្រប់ព្រះអង្គគ្រប់គ្រប់រូបកំបីគ្លៀងគ្លៀតប្រែคลายទៅជាបការៈដតីឡើយ សូមអនុមោទនីអនុមោទនីបុណ្យអនុមោទនីមហាកុសល